យាយបកនក៏ញុំក៏សុំបរងវនំនេះអាយាយអើយអាយុំយីអាយាយបកនក៏ញុំក៏សុំបរងវនំអានាងអូអូនអើយមកតទៅនោះជ្រៀងថាទៅនោះក្លែងទៅនោះពេ យូយូគេវៃចាស់អមិនអរិតអមិនស្នងអវៃចាស់វ៉ាសង្សារអាយូយូយូគេវៃចាស់អមិនអណិតអមិនស្នងវៃលុយវ៉ាសង្សារវៃណលុយលុយលុយអផិតអទ្រូងអផិតក្បាលក៏វៃអក្រមវៃចំកណាលខ្លាចវាដាច់ទៅនោះបាទ ตัดให้เพชรกินไม่มีวันรอบ